បាទខ្ញុំកណាសូមថ្លែងបង្គំអរគុណម្ចាស់គ្រប់អង្គសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយថ្ងៃនេះ ថ្ងៃអឺពហោះតាមពិតបាទថ្ងៃពហោះនៅក្នុងប្រទេសកម្ពុជាបាទថ្ងៃពហោះទី10មីនា ឆ្នាំ2022បាទខ្ញុំអឺ ផ្សាយម្នាក់ឯងទេអត់ទាន់អត់បាន ព្រៀងទុកហើយបើសិនជាមានបងប្អូនក្រុមការងារបាននៅក្នុងក្រុមការងារអាចចូលរួមបានក៏ជាការល្អប្រសើរបាទអឺសូមអធិស្ឋានបងប្អូនសូមចាំតិចបាទ បាទហើយថ្ងៃនេះខ្ញុំមានប្រធានបទតែមួយទេបាទពាក់ព័ន្ធទៅនឹងសារសម្លេងដ៏អសរោះរបស់លោកហ៊ុនសែនបាទដែល បាន ប្រមាថមកលើបងជេមសុកបាទបងប្អូនបានស្គាល់ច្បាស់ណាស់បងជេមសុកអាណៃ cosmetic គាត់បន្ទាប់ពី បានឡើងតតាំងជាមួយសច្ចៈនៅក្នុងទូទួលអ្នកសកាមកគាត់ហាក់បីដូចជា ចាប់ដើមប្រែប្រួលការនិយាយរបស់គាត់ហ្នឹងអឺគឺគាត់បានប្រសើរជាងមុនគាត់បានទោះបីជាយ៉ាងណាក៏ដោយគាត់បានបន្ថយនៅក្នុងការវាយប្រហារមកលើអ្នកប្រជាធិបតេយ្យហើយគាត់ផ្ដោតតែទៅលើការរិះគន់ទៅនឹងការដឹកនាំរបស់ហ៊ុនសែនបាទដូច្នេះគឺធ្វើឲ្យហ៊ុនសែនហ្នឹងគាត់ខឹងដាច់ក្បាលដាច់កតុយក្រុមហ៊ុនសែនហ្នឹងគឺនាំគ្នាព្រួតហុំពាត់អឺដូចជាវងឆ្កែចចក ហុំពាត់បកខំលោកជេមសុកគ្រប់ទិសទីបាទហើយមុននឹងយើងនិយាយទៅដល់នេះយើងសូមជម្រាបសួរបងប្អូនតិចបាទសូមជម្រាបសួរបងមឿនសុកកុយានវ៉ាន់បងចន្ទ្រាបដីលីនមីងចន្ទ្រាបដីលីធឿនឈឹមបងលពូឈុនតាបងផាន់ស៊ី សាំសៅតារាអត់មានអៀមសាំអៀមសៅអៀមសៅតារាអឺកំហៀងសូអឺសាំឌីណាផ្កាកែវយាយអូននិគីតឿតុលាលក់សំភារៈកាត់ដេបើកែវធីណាធានអឺអ៊ីឡាម៉មអានិខ្វាន់ឡុងទៀង អឺតារា NH ជំរាបសួរបងអឺចន្ទថាម៉មអឺបងអេរិកឆោបាទអេរិកឆោបាទសុខសប្បាយបងបាទអឺជាតិនងជាតិនងអឺបុប្ផាច័ន្ទអឺលោកពូ Richard អឺនៅ Richard ម៉ៅបងរាជនីសាមជំរាបសួរបងរាជនីហើយនិងបងភីរ៉ឺបើសិនជាបងស្ដាប់បាទជំរាបសួរបងបាទអឺ សាឡុនឈិតរ៉ូសាលៀងស្រេងរស់បងសួងឈៀនជំរាបសួរបងសាឡុនឈិតរ៉ូសាជំរាបសួរសិតាឆាងបាទជំរាបសួរអធិរាជអង្គរតាងសំអាតរិនដាឃឹមអេដវ៉ាត់ធាជំរាបសួរបងអេដវ៉ាត់ធាបងពេជ្រសួរលឹមជំរាបសួរបងបងស្រីឡុងទៀងអូខេឡុនថនស្រីសុភាពអឺស៊ូស៊ូសាត់ អឺអាណែត cosmetic ហ្នឹងហើយសួស្តីអាម៉ែតអាណែតសុខសប្បាយបងបាទអាណែត cosmetic ហ្នឹងគាត់អ្នកអឺគាត់លក់គ្រឿង cosmetic បងប្អូនហើយគាត់គ្រប់គ្រងសង្គ្រោះជាតិគាត់បេះដូងសង្គ្រោះជាតិដូច្នេះបងប្អូនចង់ទិញផលិតផលអឺតាក់ទងនឹង cosmetic រឿងគ្រឿងសម្អាងអីតាក់ទងទៅអាណែតបាទបាទយើងយើងផ្សាយឲ្យគាត់ហើយយើងគាត់គ្នាយើង បាទអត់មាន យកកម្រៃអីទេណាណែតណាបាទបាទ អូខេអឺហ្នឹងហើយបងអឺបងរាជនីបាទខ្ញុំបាទហ្នឹងហើយបបប៉ុណ្ណឹងបើសិនជាបងឯងត្រូវការបបថែមទៀតចាំប្រាប់ខ្ញុំបាទអឺរេមីខានិកូអឺបង្គលដួងជំរាបសួរមុខបូពីបាទអឺវិជុដាផានវុនដុកអូខេអឺបងវិអឺអាលីសារ៉ូសកំហុងអឺ អឺណាមីងសុកគីមួយជំរាបសួរអឺសុកលេងបូចចេសជំរាបសួរអឺចុះមានបងអូនជំរឿននៅក្នុងនឹងផងជំរឿនចូលមកជំរឿនបើមានណាបាទបងក្លាមហើអឺក្លាមហែមអឺងួនឆាន់អឺហ្នឹងហើយបាទអុកសុភាជំរាបសួរបង បាទសង្គមជាជាសង្គមបាទអឺអឺបាទលោកជំទាវយីណាន បាទ ហ្នឹងហើយបាទអញ្ចឹងអឺបាទហៅឈ្មោះបងប្អូនប៉ុណ្ណេះហើយអឺសូមអឺបន្តមកទៀតគឺយើងនឹងនិយាយអំពីរឿងហ៊ុនសែនបាទគាត់ប្រមាថលោកជេមសុកធ្ងន់ណាស់ហើយដូចខ្ញុំរំលឹកឡើងវិញអញ្ចឹងជេមសុកបន្ទាប់ពីគាត់បានឡើងវេទិកាតតាំងប្រយុទ្ធជាមួយ សច្ចៈគឺគាត់អឺ គាត់រៀងបដូរទិសដៅគាត់បន្តិចបាទទោះបីជាគាត់នៅមិនទាន់100%ក៏ដោយក៏ប៉ុន្តែយើងឃើញអាភាពល្អប្រសើររបស់របស់គាត់ហើយអ្វីត្បិតតែគាត់ឡើងមកប្រកួត ជាមួយនឹងសច្ចៈនៅក្នុងទូទស្សន៍យើងហ្នឹងក៏យើងមិនបានបង្កឲ្យ មានបរិយាកាសអឺស៊ីសាច់ហត់ឈាមអីដែរបាទយើងដូចថានិយាយគ្នាក្នុងលក្ខណៈជា ខ្មែរទោះបី ជាមាន ពេលហ្នឹងយើងមានចំហរ ខុសគ្នាមែនប៉ុន្តែយើងមិនមែនជួយយកមកដើម្បីអឺអឺស៊ីសាយសុតឈាមអីទេ បាទគឺយើងប្រកួតទស្សនៈបាទហើយបន្ទាប់ពីការប្រកួតនឹងទៅប្រហែលជាគាត់ទៅដល់ផ្ទះគាត់អង្គុយគិតគាត់អង្គុយពិចារណា ទៅគាត់ថ្លឹងថ្លែងសារឡើងវិញទៅគាត់គិតថាគាត់ចង់ធ្វើឲ្យពេលវេលាដែលគាត់មាន តិចក្តីច្រើន ក្តីគឺគាត់ចង់ឲ្យគេឈ្មោះរបស់គាត់នឹង ល្អឡើងវិញកុំឲ្យអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យហ្នឹងជេរប្រមាថគាត់ណាបាទប៉ុន្តែបើពួក ជនបដិការជនកុំមុនីជេរអាហ្នឹងជេរចុះពីពួកពួកហ្នឹងជាមនុស្សអាក្រក់ទៅហើយសម្រាប់ពួកយើងណាបាទសម្រាប់ពួកខ្ញុំក៏អញ្ចឹងដូចគ្នាអត់ខ្វល់ទេបើសិនជា ក្រមបកពួកកុំមុនីបដិការពួកហ៊ុនសែនក្រមចៅប្លន់ដីរាសដីប្រជាពលរដ្ឋអីមកជេរពួកខ្ញុំគឺខ្ញុំអត់ឈឺចាប់ទេខ្ញុំអត់ខឹងទេ ប៉ុន្តែបើសិនជាជនរងគ្រោះដោយអំពើអយុត្តិធម៌អ្នកដែលស្រឡាញ់យុត្តិធម៌គាត់ជេរគាត់វាយប្រហារខ្ញុំខ្ញុំជាចាប់ពីព្រោះពួកគាត់គឺជាអ្នករងគ្រោះហើយគាត់ជេរយើង មានន័យថា យើងបានធ្វើអ្វីមួយប៉ះពាល់ទៅដល់អឺអារម្មណ៍ប៉ះពាល់ទៅដល់រូបគាត់ហើយបានជាគាត់ជេរពួកយើងហើយបើថានេះអញ្ចឹងសម្រាប់ខ្ញុំបើសិនជាពួកខាងជនបដិការជេរគឺអត់បញ្ហាឲ្យជេរ គេស្អប់គេគុំយើងអានឹងវាធម្មតាពីព្រោះយើងអត់ឈរនៅជាមួយនឹងក្រុមមនុស្សអាក្រក់ទេ បាទក្រុមអ្នកដែលធ្វើបាបប្រជាពលរដ្ឋនោះទេ យើងអត់ទៅគ្រប់គ្រងអត់ទៅការពារអីទេបាទយើងអត់អត់ចង់បានអញ្ចឹងពីព្រោះយើងបើយើងស្រឡាញ់យុទ្ធធរយើងស្រឡាញ់ប្រជាធិបតេយ្យយើងមិនអាចទៅគ្រប់គ្រងមនុស្សដែលអឺអឺទង្វើគឺថាទង្វើបិសាចណាដោយពូទីនអញ្ចឹងណាបាទ មកដល់ដំណាក់កាលនេះហើយមានអ្នកខ្លះនៅនៅការពីពូទីននៅអីហ្នឹងបាទហ្នឹងយើងមិនអាចគ្រប់ត្រទេបាទរំដួលញ៉ែមកជំរាបសួរសារាយខ្មែរបាទសួស្ដីហើយបងសាវឿនង៉ែតបាទចូលមកក្រោយគេបាទជំរាបសួរមិនក្រោយទេព្រោះខ្ញុំមិនទាន់បានផ្សាយផងមិនទាន់ចូលដល់កម្មវិធីប្រធានបទយើងពេញលេងផង បន្តិចទៀតខ្ញុំនឹងយកសំលេងហ៊ុនសែនអឺ ដែលគាត់ជេរប្រមាថឬក៏ដូចប្រើពាក្យគំរាមកំហែង ជេរសឹកហ្នឹងយើងមកចាក់ជូនបងប្អូនណាបងប៊ុនថៃនួនបាទតិចទៀតខ្ញុំនឹងយកវីដេអូនឹង ចាក់មកបងប្អូនស្ដាប់ទាំងអស់គ្នាហើយយើងនឹងអឺវិភាគទៅលើសម្ដីរបស់ហ៊ុនសែនដែលខឹងដាច់ក្បាលដាច់កតុយទៅលើជេមសុកបាទយើងផ្លែកដែលបាទពីព្រោះធម្មតា ហ៊ុនសែនគាត់ប្រហែលជាមានការខឹងក្រេវក្រោតទៅនឹងបងជេមសុកខ្លាំងពេលដែលជេមសុកធ្លាប់តែសរសើរធ្លាប់តែជួយវាយប្រហារអ្នកប្រជាធិបតេយ្យឲ្យគាត់ព្រោះហ៊ុនសែនគាត់ស្អប់អ្នកប្រជាធិបតេយ្យបាទហើយចឹងនៅពេលដែលបានជេមសុកជួយវាយប្រហារអឺអឺអ្នកប្រជាធិបតេយ្យហ៊ុនសែនគាត់អគាត់ខំសរសើរជេមសុកអីចឹងទៅ បាទដល់ទៅពេលជេមសុកគាត់លេងសរសើរគាត់ចាប់ដើមរិះគន់ហ៊ុនសែន ហ៊ុនសែនខឹងគឺខាងខឹងខ្លាំងមែនតើណាបាទហើយហើយលើបងប្អូនឲ្យសង្កេតមើលណាមករយៈការកន្លងមកដែលជេមសុកវាយប្រហាសំរងស៊ីវាយប្រហាដែរឃើញលោកសំរងស៊ីគាត់ចេញមកជេរប្រមាថអីឲ្យដល់គឹមសុកជេមសុកឯងបាទបាទពីធម្មតាទេវាមានអ្នកគ្រប់គ្រងអ្នក ស្រឡាញ់លោកសំរងស៊ីឆ្លើយតបទៅវិញហើយបាទប៉ុន្តែសម្រាប់លោកប្រធានសំរងស៊ីគឺគាត់អត់ចាប់អារម្មណ៍ទេគាត់អត់ ទៅប្រមាថថាឆ្លើយឆ្លងអីទៅលើអ្នកណាដែលប្រមាថរិះគន់គាត់ទេក៏ប៉ុន្តែហ៊ុនសែនអត់បានទេបាទហ៊ុនសែនអត់បានទេហ៊ុនសែនគឺថាដាក់ចេញមកចំហជាសាធារណៈតែម្ដងបាទគឺហ៊ុនសែន គឺថាដូចដូចថាដូចភ្លើងអញ្ចឹងបាទដូចភ្លើងអញ្ចឹងហើយជំរាបសួរសេចតូចបាទសុជាតិតាអឺសុជាតិតាហ្នឹង គឺសេចតូចហើយបាទហើយនឹងអឺ Katria Morning Star បាទ អឹមសុខចិន្តាហេងបាទជំរាបសួរយមរាជលោកីបាទជំរាបសួរហើយនឹងចននីសន្តានាប៊ុនណាមនកៅសម្បត្តិនារីរតអីឈ្មោះព្រោះណាស់បាទសួស្តីបងតាងសុផុន បាទតាងសុផុនបាទជំរាបសួរហើយនឹង dictator hunter បាទអ្នក ប្រមាញ់ជនផ្ដាច់ការបាទសូមជូនពរបាទជូនពរអ្នកប្រមាញ់ជនផ្ដាច់ការហ្នឹងឲ្យទទួល បានជោគជ័យបាទបាទអូខេឥឡូវចូលដល់អឺនេតិសំខាន់អីណា បាទខ្ញុំនឹងចាក់វីដេអូអឺដែលហ៊ុនសែនបាទមិនមែនវីដេអូជាសំឡេង បាទសួស្តីបងអឺមកពីមនីសតាបើគេចេះ អានឈ្មោះគាត់សិនអឺកាមេរ៉ាកាមេរ៉ារឹតបាទអឺបងបិសាចប្រុសសួស្ដីបងអូបងបិសាចប្រុសចូល ចូលទេចូលមកបានពីរនាក់បើថាអូបើចូលបងឯងអូខេមកខ្ញុំផ្ញើ link ទៅឲ្យបងបិសាចព្រោះមុនហ្នឹងពងតែជជែកគ្នាដែរបាទបងឯង comment អូខេមកនឹងខ្ញុំផ្ញើ link ឲ្យបានចូលនិយាយពីរនាក់បាទមិនបានវែងទេមួយម៉ោងអីល្មមពិភាក្សាគ្នាឥឡូវវា6 10មិនិតអីបាទបាទ ហ្នឹងហើយចាំមើលមើលបងវិសាច់ប្រុស comment អូខេចូលបាទជាមួយគ្នាបាទហ្នឹងហើយបាទហើយបងវិសាច់ប្រុសនឹងក្រៅអាចនឹងសួរសម្ភារគាត់ផងរឿងអាមេរិកទាហានអាមេរិកធានអីហ្នឹងគាត់គឺអតីតទាហាន បាទទាហានអាមេរិកបាទបាទខ្មែរអាមេរិកកាំងបាទគាត់ធ្លាប់ជាទាហានអឺជាសួរបងកែវកែវកោមបាទ អូខេបេះដូងឯកាឥឡូវខ្ញុំសារជាថ្មីខ្ញុំនឹងចាក់សំឡេងរបស់ហ៊ុនសែនបាទអឺបាទនេះមកហើយបាទបាទអូខេឥឡូវខ្ញុំ បងប្អូនចាំស្ដាប់ទាំងអស់គ្នាបាទអាបងឯងដូច អឺបងអូនសុកទេបងអូនសុកអាបងឯងដូចចេញផុតពីอะไรណាពីខាង Telegram ហ៎ប៉ុន្តែខាងវត្តអាបងអូនឥឡូវហ្នឹងឯងចង់ងប់មុនពេលមុនពេលឯងងប់ទៅហ្នឹងហើយចង់បន្សល់ទុក នៅ គេឈ្មោះអសោចហ៎ ហើយចាំជាតិក្រោយទៅមុខឯងប្រប៉ុណ្ណឹងនោះប្រវត្តិរបស់ឯងទៅគេបកស្រាយខ្ទេចខ្ទីអស់ហើយហើយកុំធ្វើប្រកែអាសោកអញ្ចឹងបានប្រហែលជាពូជម្បោឯងវាអញ្ចឹងណាតាំងពីដើមមកបានជាឲ្យឆ្លើយរបៀបហ្នឹងមើលងាយស្រុកទេ ហើយកុំភ្លេចថាអ្វីអ្វីនៅក្នុងវត្តអាប់ហើយលោកវត្តបានទេហើយអាចដកចេញពីអរិញណែពីពីអរិញណែ Telegram ប៉ុន្តែអញអញប្រមូលចេញពី Telegram ហោះហើយហើយលុបលុបទៅប៉ុន្តែ WhatsApp ហើយលុបអត់បានទេហើយឥឡូវនឹងប្រហើនប្រហើនអស់តហើយ ប៉ុន្តែឯងឆ្កែអាណាក៏វាមើលមុខដែរឯងហើយទៅជាជាតិអាមេរិកទេអញអរគុណហើយហើយប៉ុន្តែឯងនេះជាមនុស្សចង្រៃផុតលេងទេហើយក្បាលទៅពេកហើយនឹងហួយហើយប្រកែត្រឹមតែមកបោកស៊ីទៅស្រីជាមួយដូចយ៉ាងគេថានោះនាងសារ៉ាថាអត់ខុសទេ ហើយនាងណែពិចារានោះថាមិនខុសទេហើយយករមងរមងបានទេ អាសក់ហើយរមងបានទេពូនបោហើយពូនមកពីតាណាមកទៅពេកហើយនឹងវាទៅហើយអាតំពេកនៅចង្សាយប៉ុនលេបខាយនឹងខិលខូចរឹងល្មឹងតាំងពីតូចបើសិនជាខូចលួចទាំងថ្ងៃអញនិយាយថ្ងៃមុនអញនិយាយសំដៅលើឯងតា ហើយចាំមើលមើលហើយកាត់ពោះវៀនហើយរកបានប្រមាណអាតោណាសុខភាពហើយនឹងហើយរាល់ថ្ងៃហ្នឹងហើយថ្ងៃមុនហើយប្រាប់ថាហើយអត់នៅជាមួយប្រពន្ធទេតែនៅកំងទៅប្រពន្ធគេតត់ចោលក្បាលហើយដែរហើយចាំមើលមើលទេសាហើយមនុស្សឯកោពេញទីហើយនៅស្រុកនោះអាណារ៉ាផានហើយទៀត ហើយទៅប៉ះណាក៏គេមិនយកដែរមើលហើយចិត្តសឿងហើយចេញមកទៅប៉ះប្រឆាំងមកហើយចេញមកបាយប្រកែអាឆ្កែមួយនេះអាយ៉ាអាយ៉ាហើយរមុំធ្វើមើលតាដែរជេតអឺបងសក់បងសក់បាទ ហើយមកយាយបងប្អូនបាទអឺសំឡេងរបស់ហ៊ុនសែនបាទប៉ុណ្ណឹងអឺដូចជាបងប្អូន ដឹងហ្នឹងมันខុសពីចរិតរបស់គាត់ទេបាទมันខឹកมันខុសពីចរិតមុនមុនរបស់ហ៊ុនសែននេះគឺ សម្ដីចរិតអឺភាពជាមេដឹកនាំរបស់គាត់ណាបងប្អូនបាទហ្នឹងបាទអត់អត់បដូរអត់ប្រែប្រួលទេហើយមើលទៅហ្នឹង គាត់ប្រមាថជេមសុកហ្នឹងខ្ញុំនិយាយដោយត្រង់រវាងជេមសុកហើយនឹងហ៊ុនសែនខ្ញុំមិនដឹងថាអ្នកណារស់បានយូរជាងអ្នកណាទេពីព្រោះជីវិតមនុស្សយើងមើលអត់ឃើញវាអត់ទៀងវាអត់ទៀងបាទខ្ញុំក៏អត់ប្រមាថហ៊ុនសែនដែរហើយខ្ញុំមើលទៅសុខភាពជេមសុកហើយនឹងសុខភាពហ៊ុនសែនបើយើងមើលទៅជេមសុកសុខភាពខ្លាំងជាងនៅល្អជាងលោកគាត់ទៅណាទៅណីអត់មានអ្នកចាំទុកអត់មានអ្នកចាំត្រអីទេបាទ ហ៊ុនសែនគាត់ទៅណាទៅហើយគឺថាមានមនុស្សជុំវិញគាត់ចាំត្រក៏ដល់ពេលគាត់ដួលគឺដួលលើអង្គរៈណាមានអង្គរៈគេនាងចាំត្រគាត់គេគឺត្រៀមមើលពេលណាគាត់ដើរដើរគាត់ដួលហើយក៏មានពួកអង្គរៈហ្នឹងចុះទៅទប់បាទអឺឥឡូវនេះខ្ញុំបងប្អូនយើងឃើញជេមសុកយើងដឹងប្រវត្តិគាត់ហើយពីមុនមកគឺគាត់រិះគន់អឺតែគណៈបពប្រឆាំងទេគាត់រិះគន់តែអឺ លោកប្រធានសំរងស៊ីទេជាពិសេស ហើយគាត់តែងតែសរសើរហ៊ុនសែនណាណាបាទហើយឥឡូវឲ្យបងប្អូនទាំងអស់គ្នា ដែលជាពិសេសអ្នកដែលនៅអាមេរិកដែលមានដែលមានគំនិតដូចជេមសុកណាបាទខ្ញុំចង់ជម្រាបមនុស្សមួយចំនួនដែលដែលដែលធ្លាប់គ្រប់គ្រងហ៊ុនសែនណា បច្ចុប្បន្នប្រហែលជានៅតែគ្រប់គ្រងហ៊ុនសែនទេមូលមូលីណាមនបាទអឺ គាត់នៅតែគ្រប់គ្រងទេមនុស្សមួយចំនួនដូចជាចត្រាកែវដូចជាកំសែងអៀបគ្រីស្ណាលឹមអីអីអីផ្សេងផ្សេងឡាក់ឡាក់នោះបាទពួកនោះខ្ញុំចាំឈ្មោះអត់ទេដែលធ្លាប់ត្រពងហ៊ុនសែនហ្នឹងណាបាទឥឡូវយើងមើលជេមសុកជាឧទាហរណ៍បាទជេមសុកគាត់ប្រៀបដូចជាអឺហ៊ុនសែនហ៊ុនសែនហ្នឹងគាត់ប្រៀបដូចជាខ្ជូងបងប្អូនយើងនិយាយហ៊ុនសែនហ្នឹងយើងប្រៀបដូចហ៊ុនសែនដូចជាខ្ជូងអាខ្ជូងនេះ នៅពេលណាដែលវាត្រជាក់យើងទៅលេងវាវាវាវាវាប្រឡាក់ដៃវាធ្វើឲ្យខ្លួនយើងប្រឡាក់មានន័យថាធ្វើឲ្យយើងខូចកិត្តិយសខូចគេឈ្មោះអញ្ចឹងទៅ ដូចជេមសុកអញ្ចឹងបាទការពីហ៊ុនសែនត្រជាក់ណាគាត់ទៅលេងខ្ជូងបាទគាត់ទៅលេងហ៊ុនសែនប៉ុន្តែអឺនៅពេលដែលខ្ជូងវាក្តៅខ្ជូងវាក្តៅជេមសុកទៅប៉ះខ្ជូងគឺវាលាក ពីអាលីប្រិតនីបេកឺដូចខ្ជូងខ្ញុំប្រៀបហ៊ុនសែននោះដូចខ្ជូងអញ្ចឹងបាទហ្នឹងហើយយើងដុតទីទាំងអស់គ្នាប្រិតនីអឺអឺដូចខ្ជូងអញ្ចឹងហ៊ុនសែនណាខ្ញុំចង់និយាយថាហ៊ុនសែនដូចអាខ្ជូងអាឆាកោពេលដែលវាក្តៅទៅប៉ះវាអាលីពេលដែលវាត្រជាក់ពេលយើងទៅប៉ះវាប្រឡាក់ដៃធ្វើឲ្យខ្លួនយើងហ្នឹងអាប់អោនគេឈ្មោះអញ្ចឹងទៅ ហើយឥឡូវឧទាហរណ៍បងប្អូនមើលទៅជេមសុកជាឧទាហរណ៍អ្នកដែលគ្រប់គ្រងហ៊ុនសែនទាំងប្រមាណពួកទាំងអស់នេះបើសិនជាថ្ងៃណាមួយគាត់ផ្លាស់ប្ដូរគោជំហរហើយអឺនិយាយរិះគន់ការដឹកនាំរបស់ហ៊ុនសែនណាគឺហ៊ុនសែនលេង100 100ដូចជេមសុកអញ្ចឹងហើយដោយសារតែជេមសុកគាត់នៅ នៅអាមេរិកហ៊ុនសែនមិនអាចធ្វើអីបានទេប៉ុន្តែបើសិនជា អ្នកទាំងអស់នោះគាត់នៅស្រុកខ្មែរឬក៏គាត់ឡើងចុះស្រុកខ្មែរគឺហ៊ុនសែនច្បាស់ជាមានវិធានការរកវិធីធ្វើបាបគេយើងស្ដាប់ទៅតាមសម្លេងជិមហ៊ុនសែនហ្នឹងគឺគាត់ក្តៅក្រហាយខ្លាំងបាទក្តៅក្រហាយខ្លាំងព្រោះតែហ៊ុនសែនមិនអាចទទួលយកការរិះគន់របស់គាត់បានបាទអឺមិនថាតែការរិះគន់របស់បងជិមសុកទេ យើងឧទាហរណ៍គ្រាន់តែគ្នា អ្នកលេង TikTok នៅតាម Facebook ណាអ្នកច្រៀងចម្រៀងរ៉ាប់រិះគន់ពីសង្គមដែលដឹកនាំដោយហ៊ុនសែនហ្នឹងក៏ហ៊ុនសែនមិនហ៊ានទទួលយកផងក៏ហ៊ុនសែនទៅចាប់ពួកគាត់ដាក់គុកណាបាទដោយពីគ្រូសនរាគាត់ថាហ៊ុនសែនដល់ដំណាក់កាលទាញបេបាញ់មូសបាទឥឡូវហ្នឹងឃើញសូម្បីតែជេមសុកដែលគាត់ជាខ្មែរអានីយសមុទ្រខ្មែរម្នាក់ដែលគាត់ អឺធ្លាប់តែសរសើរហ៊ុនសែនក៏ហ៊ុនសែនអត់ទុកមុខឲ្យដែរហ៊ុនសែនអត់យល់មុខទេបាទបាទហ៊ុនសែនយ៉ាងហោចណាក៏គាត់ណា ប្រាប់ទៅគ្នាគ្នាកូនចៅហ៊ុនសែនទៅ ណាបាទមិនតែហ៊ុនសែនអីចេញមកជេរឆ្លោយឆ្លោប្រមាថជេរមិនសុខអញ្ចឹងទេ ថាអីអាណាអាងាប់ឯងចង់អីអាណាចង់ងាប់ចង់អីអាណាមុននឹងងាប់អីនឹងយ៉ាងម៉េចរិនរត់សួស្ដីបងរិនរត់រិនរត់ដែលនឹងជាតនេអាចចូលឡាយបាននេះបើចូលឡាយបាន រដ្ឋដាក់ OK មកអូខេមកខ្ញុំបោះ link ទៅឲ្យចូលមក live ជាមួយគ្នាពាក់ព័ន្ធប្រធានបទយើងទៅនឹងសម្លេងហ៊ុនសែនជេជេមសុកដាក់ជេមសុក100 100នេះបាទឥឡូវយើងលើកជាឧទាហរណ៍ឲ្យបងប្អូនខ្មែរនៅ ខាងក្រៅប្រទេសឲ្យគិតណាបងម៉ាឡាបាទឲ្យគិតថាអ្វីដែលយើងធ្លាប់លេង ប្រឡាក់ជាខ្ជូងណា នៅពេលដែលខ្ជូងនឹងវាក្តៅ គឺវានឹងអលៀកបងប្អូនបាទគឺវានឹងអលៀកបងប្អូនហើយយើងយកខ្ជូងយើងយកខ្ជូងមកដាក់កប៉ៅយកខ្ជូងនឹងមកខ្ចប់នៅនឹងអាវអញ្ចឹងខ្ជូងវាប្រឡាក់យើង ហើយនៅពេលដែលខ្ជូងនឹងវាក្តៅវាឆេះយើងវាអលៀកយើងបាទហើយឥឡូវចេះបាទហ្នឹងហើយចេមសុខហើយបាទអឺមនុស្សនៅប្រទេសប្រជាធិបតេយ្យណាមនុស្សមួយចំនួនឥឡូវចេមសុខគាត់គាត់គាត់គាត់ចាប់ដើមដកខ្លួនចេញគាត់មិន បន្តនៅសរសើរហ៊ុនសែនទៀតនេះគាត់ចាប់ដើមរិះគន់បាទរិះគន់មនុស្សនៅក្បែរជេមសុកមនុស្សនៅនៅក្បែរហ៊ុនសែនសំទោសបាទមនុស្សនៅក្បែរហ៊ុនសែនទាំងប្រមាណហ្នឹងគឺព្រួតគ្នាយកខំជេមសុកណាបាទតែពីព្រោះពួកហ្នឹងវាខ្លាចជេមសុកហ្នឹងអឺសរសើរអឺអឺរិះគន់ហ៊ុនសែនទៅធ្វើឲ្យហ៊ុនសែនហ្នឹងដឹងហ៊ុនសែនចង់កែ ខ្លួនសម្ដេចជគុណរៈឡុងសម្ដេចបរិយា ពេលធ្វើឲ្យខ្លាចបារម្ភខ្លាចពួកការរិះគន់របស់ជើងសុកនោះធ្វើឲ្យហ៊ុនសែនភ្ញាក់ខ្លួនណាដល់ពេលអញ្ចឹងពួកអានៅ ក្បែរហ៊ុនសែនពួកអាតោងកតុយកាន់ស្បែកជើងឲ្យហ៊ុនសែនដូចជាយួនខាន់សវណ្ណដូចជាអីហ្នឹងគឺវារកវិធីកម្ចាត់ជេមសុកហើយ បាទជេមសុកចូលជាមួយពួកវាអត់ចោះទេដូចអឺបងឡុងគាត់តែងតែប្រាប់ តែតែនិយាយជារឿយរឿយថាពួកហ្នឹងគឺវាមិនអនុញ្ញាតឲ្យអ្នកក្រៅណាទៅចូលទៅចុះជាមួយពួកហ៊ុនសែនទេ ពួកនោះវាកាប់ចាក់គ្នាណាបាទប្រកັບប្រចាក់គ្នាបែងជើងគ្នាខ្លាំងណាស់វាមិនអោយចូលទៅក្បែរហ៊ុនសែនបានងាយងាយទេកុំសង្ឃឹមអីមនុស្សមួយចំនួន នៅ ក្រៅប្រទេសដែល កំពុងតែអង្អែលអង្អែលពមហ៊ុនសែនណាណាដូចជាតាមមកហឺនដូចជាគ្រឹស្ណាលឹមអីជាដើមណា កុំសម័យកុំសង្ឃឹមថាទៅបានឃើញជូតស្បែកជើងឲ្យហ៊ុនសែនកុំសង្ឃឹមបាទគឺដៃជើងបពុហ៊ុនសែននឹងគេមិនទុកឲ្យយើងទៅដល់នឹងទេគេមិនទាំងឲ្យបងអ្នកនឹងឡើងទៅដល់ចដៅផ្ទះហ៊ុនសែនផងកុំចេះតែសម័យសម័យប្រទេសផ្ដាស់ទៅពីទៅពី ហើយខ្ញុំចង់ជម្រាបបងប្អូនថាខ្ញុំទោះបីជាជេមសុកក៏ធ្លាប់វាយប្រហារអ្នកប្រជាធិបតេយ្យក៏អីក៏ដោយប៉ុន្តែយើងអត់ នៅក្នុងដំណាក់កាលនេះគឺយើងអត់អត់ខឹងជេមសុកយើងអត់នេះទេពីព្រោះមនុស្សដែលកែខ្លួន គឺយើងគ្រប់គ្រងយើង តែងតែទទួល បាទតែងតែទទួលប៉ុន្តែក៏យើងនៅតែប្រយ័ត្នជាមួយគាត់ដែរមិនចឹងពីព្រោះគាត់ធ្លាប់ខុសយើងលើកឧទាហរណ៍ដូចជាអឺព្រះសម្មាសម្ពុទ្ធគាត់បាន ប្រោសអង្គលីមៀបាទអង្គលីមៀនឹងគឺជាឃាតករកັບសម្លាប់អឺ គេព្រោះតែអំពើល្ងងខ្លៅរបស់ខ្លួនណាណាប៉ុន្តែត្រូវបានប្រពុតនឹងបាទប្រោសឲ្យឈប់បន្តអាទង្វើហឹង្សាទង្វើខុសឆ្គងហ្នឹងឲ្យងាក មករកផ្លូវធម៌វិញហើយគាត់ក៏បានកែខ្លួនរហូត បានក្លាយទៅជាព្រះអរហន្តដូច្នេះមនុស្សយើងទោះបីជាពីមុនមកយើងធ្លាប់ជេរគ្នាយើងធ្លាប់អឺ ប្រើពាក្យសម្ដីប្រមាថទៅអ្នកណាក៏ដោយពីយើងសប្បាយចិត្តណាបើសិនជាមនុស្សមនុស្សដែលដើរផ្លូវខុសហើយងាកមករកផ្លូវល្អវិញគឺយើងសប្បាយចិត្តវាប្រសើរជាង100ដងសម្រាប់អ្នកដែលធ្លាប់តែដើរផ្លូវត្រូវហើយងាកទៅរកផ្លូវខុសវិញបាទបាទអាហ្នឹង អាហ្នឹងគឺគ្រោះថ្នាក់វិញទេគ្រោះថ្នាក់វិញទេអ្នកដែលធ្លាប់ខុសហើយដើរមករកផ្លូវត្រូវអាហ្នឹងវាគឺជារឿងវិជ្ជមានប៉ុន្តែអ្នកដែលដើរត្រូវថានៅក្បែរយើងនៅជាមួយយើងប៉ុន្តែទៅលួចបង្កើតក្រុមទៅលួចបង្កើតបកបង្កើតពូឲ្យដើម្បីប្រកួតឬក៏វាយយើងពីក្រោយខ្នងចង់បំបែកបំបាក់ក្រុមយើងអីវិញណាបាទអាហ្នឹងទេដែលជាមនុស្សដែលយើងត្រូវប្រុងប្រយ័ត្នឲ្យគ្រោះថ្នាក់ជាងជេងជេមសុក100ដងបាទ បាទអាហ្នឹងអញ្ចឹងអ្នកខ្លះហ្នឹងខំសំដែងដូចខ្លួនហ្នឹងមនុស្សអឺអឺល្អណាស់ចឹងសំដែង ទៅវត្តទៅកាប់ដីនៅវត្តទៅរែកនៅដីនៅវត្តមកគីពីបគីអីចឹងទៅបាទធ្វើឲ្យបងប្អូនយើងយល់ច្រឡំថាគាត់ហ្នឹងជួយមនុស្សល្អជាមនុស្សអីណាប៉ុន្តែជាការសំដែងទេបាទបាទអឺ បាទគាត់ហ្នឹងហើយបងខ្មែរមួយថាយើងដើរផ្លូវត្រូវយើងជ្រើសរើសមករកផ្លូវត្រូវយើងកុំទៅវាយប្រហារគាត់ទៀតយើងគ្រប់គ្រងយើងចង់បានមនុស្សចាតាសប្ថ្ងៃបាទដូចជារឿងសង្គ្រាមពូទីនអញ្ចឹងឃើញបើសិនជាពូទីនគាត់ប្រឈប់ការជប់បាញ់ជប់ធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនក៏យើងគ្រប់គ្រងការសម្រេចចិត្តរបស់ពូទីនដែរប៉ុន្តែបើគាត់មិនមិនជប់ចង់បាននៅតែបកកសង្គ្រាមសម្រាប់ ប្រជាជនស្លូតត្រង់របស់អ៊ុយក្រែនហ្នឹងយើងមិនអាចគ្រប់គ្រងបាននេះបាទយើងត្រូវតែរកវិធីដើម្បីឲ្យគាត់ដាក់គំនាបដាក់អីហ្នឹងទៅបាទម៉ាក់បញ្ញាបាទសួស្តីបងបាទបាទណាជាហៅតាគាត់ថាសុខសគុណដល់តកាយខ្លួនខ្ញុំទោះចិត្តស្ដាប់គាត់និយាយប្រវត្តិសាស្ត្រគាត់និយាយត្រូវទាំងអស់បាទដូចជារឿងខ្មែរដូចជារឿងសេអនុដែលខ្ញុំដឹងខ្លះខ្លះបាទត្រូវហើយបាទវាមានអឺចំណុច ល្អរបស់គាត់ដែរណាជេមសុកណាបាទហ្នឹងហើយអូខេអឺអឺងារសឿនណាងាសឿនណាគាត់ថាពួកខ្មែរវៀតកុងមិនចូលចិត្តអ្នកណាចេះដឹងទេត្រឹមត្រូវគឺពីព្រោះវាចង់សម្លាប់ខ្មែរយើងអ្នកចេះដឹងតាំងពី ចំនួនខ្មែរក្រហមមកម្លេះយើងឃើញការដឹកនាំរបស់វាគឺវាចង់ធ្វើឲ្យខ្មែរយើងនឹងល្ងងខ្លៅ វាយកអ្នក ដែលមានចំណេះដឹងរៀនបានខ្ពង់ខ្ពស់ហ្នឹងយកទៅសម្រាប់ហើយមិនមែនយើងចេះតែថាទេគឺបងប្អូនអាចទៅសួរតាយាយអឺដែលគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមដែលមានយួននៅពីក្រោយហ្នឹងគឺ សួរទៅបាទគឺម្នាក់ម្នាក់អ្នកណាចេះអសរចេះបារាំងមួយម៉ាត់ពីរម៉ាត់អីហ្នឹងមិនហ៊ាននិយាយមិនហ៊ានបញ្ចេញទេបាទដល់គេដឹងគឺគេនឹងយកទៅវាយចោលបាទបន្តមកដល់សម័យនេះគេព្យាយាមសម្លាប់បំបត្តិ កម្លាំងពលកម្មខ្មែរយើងទៀតយើងឃើញដំណាក់កាលទី1គេសម្រាប់អ្នកដែលមានចំណេះដឹង បាទគេទុកមនុស្សលំងដំណាក់កាលទី2ក្រោមការដឹកនាំរបស់ហ៊ុនសែនដែលនៅតែបញ្ជា ពីក្រោយដោយអង្គការយួនដដែលអង្គការលើយួនដដែលគឺគេប្រើវិធីមួយទៀតអត់មិនថាអ្នកល្ងងអ្នកចេះដឹងឯងគឺគេយកទៅសម្រាប់ទាំងអស់តាមផែនការក5បាទ តាមផែនការក5វគ្គទី1គឺគេស្លាប់គ្រូបង្រៀនស្លាប់គ្រូបញ្ញវន្តខ្មែរចេះដឹងនៅក្នុងសម័យខ្មែរក្រហមគេយកឈ្មោះប៉ុលពតមកប្រើដល់តែផែនការហ្នឹងវាក្តៅពេកទៅ វាក្តៅដល់អង្គការសហវិជាជាតិទៅយួនត្រូវតែបង្ខំចិត្តវាយរំលំរបបខ្មែរក្រហមខ្លួនឯងហើយជ្រើសរើសយកអាយ៉ងរបស់ខ្លួននឹងឲ្យមកដឹកនាំបន្តប៉ុន្តែអាផែនការសម្លាប់ ខ្មែរសម្រាប់បរោះខ្មែរសម្រាប់កម្លាំង ស្នូលរបស់ខ្មែរហ្នឹងគឺអត់បោះបង់ទេ គឺគេប្រើដល់ដំណាក់កាលទី2គឺមិនថាអ្នកល្ងងអ្នកចេះអ្នកអីទេបាទឲ្យតែនៅក្មេងឲ្យតែជាយុវជនឲ្យតែជាកម្លាំងតសទ្រូងជាតិគឺគេបញ្ជូនទៅផែនការក5អឺអឺសម្រាប់បាទសម្រាប់យ៉ាងពីបាទសម្រាប់យ៉ាងពីហ្នឹងផែនការគេសម្រាប់ផ្នែកទី2ហើយផែនការទី3ហ្នឹងគឺបច្ចុប្បន្នហ្នឹង បាទបច្ចុប្បន្នហ្នឹងដោយវិធីតិចគឺគេធ្វើឲ្យខ្មែរយើងក្រគេធ្វើឲ្យខ្មែរយើងល្ងងដោយមិនឲ្យក្មេងៗបងប្អូនយុវជនយើងហ្នឹងមានឱកាសបានរៀនសូត្រច្រើនជ្រៅជ្រះទេ គឺព្រោះតែជីវភាពហើយនឹងតម្លៃពលកម្មតម្លៃការងារនៅក្នុងស្រុកនឹងវាទាបពេកអញ្ចឹងរៀនចប់បាក់ឌុបជាពិសេសសម្រាប់បងប្អូនកូនចៅអ្នកនៅតាមស្រុកស្រែជនបទខ្ញុំមិននិយាយនៅតាមទីក្រុងទេ អឺសូមអធិស្ឋានបងប្អូនមុននឹងដាច់អ៊ីនធឺណិតបងសួងង៉ែតបាទជំរាបសួរបាទជំរាបសួរអឺហ្នឹងហើយម៉ាក់បញ្ញាត្រឡប់មកវិញហើយអឺអឺសេឡូនអូខ្លាចអីគេ ខ្លាចណាគេនាងជាប់មុខមុខជាប់អ្នកណា គេសេឡូនខ្ញុំមិនស្គាល់ទេបាទខ្ញុំមិនស្គាល់ទេបាទខ្ញុំមិនស្គាល់ទេអ្នកណាជាប់មុខអីបាទអឺសួងង៉ែតជំរាបសួរអូខេអឺ បងពុះកែបើបើកែវបាទធីតាលីណាត្រឡប់មកវិញហើយដាច់អ៊ីនធឺណិតសូមអធិស្ឋានបាទសូមអធិស្ឋានបាទសំទោសត្រឡប់មកវិញហើយបាទហ្នឹងហើយឥឡូវដើម្បីអឺអឺស្ដារស្ដារឡើងវិញណាបាទលួងចិត្តបងប្អូនបន្តិចបាទអញ្ចឹងយើង ចាក់សលេងហ៊ុនសែនមួយសាទៀតណាបងប្អូន បាទចាក់សលេងហ៊ុនសែនជេជេមសុកមួយសាទៀតណាបាទ ដើម្បី refresh ត្រឡប់មកវិញមុននឹងដែលបាត់បាទមកប្រើមុនហ្នឹងបាទសូមអធិស្ឋានផងបាទអឺមបាទ ចេញផុតពីអរិយណាសូមចាំបន្តិចបងប្អូនបាទខ្ញុំចែកជូនអឺបងអូនសុកអើបងអូនសុកអាបងអូនឯងដូចចេញផុតពីអរិយណាពីខាង Telegram ហ៎ ប៉ិននៅខាងវត្តណាបងប្អូនឥឡូវហ្នឹងឯងចង់ងាប់មុនពេលមុនពេលឯងងាប់ទៅហ្នឹងឃើញទេឃើញទេបាទការគម្រាមបងប្អូនគម្រាម ប្រមាថជីវិតជាប្រសពណាបាទអានេះប្រហែលជាគំនិតគាត់ហ្នឹងហ្មងគម្រាម អញ្ចឹងប៉ុន្តែប៉ុន្តែដល់ទៅពេលគិតថា James បែបពេលហ្នឹងក៏នឹកឃើញអូ James សុកមែននៅសុកខ្មែរផងតលាប់ធ្លាប់ទៅគម្រាមគណៈបពប្រឆាំងណាបាទដល់ពេលគិតទៅអូ James សុកមែននៅសុកខ្មែរដូរមកវិញបាទឥឡូវហ្នឹងឯងចង់ងាប់មុនពេលមុនពេលឯងងាប់ទៅហ្នឹងហើយចង់បន្សល់ទុក នៅ គេឈ្មោះអសោចហ៎ ហើយចាំជាតិក្រោយទៅមុខហែងប្រប៉ុណ្ណឹងប្រវត្តិរបស់ហែងទៅគេបកស្រាយខ្ទេចខ្ទីអស់ហើយហើយកុំធ្វើប្រកែអាសោកអញ្ចឹងបានប្រហែលជាពូជម៉ោហែងវាអញ្ចឹងណាតាំងពីដើមមកបានជាហែងឆ្លើយរបៀបហ្នឹងមើលងាយស្រុកទេ ណាហើយកុំភ្លេចថាអ្វីអ្វីនៅក្នុងវត្តអាប់ហើយលុបវត្តបានទេហើយអាចដកចេញពីអរិញណែពីពីអរិញណែ Telegram ប៉ុន្តែអញអញប្រមូលចេញពី Telegram ហោះហើយហើយលុបក៏លុបទៅប៉ុន្តែ WhatsApp ហើយលុបអត់បានទេហើយឥឡូវហ្នឹងប្រហើនប្រហើនអស់តហើយ ប៉ុន្តែឯងឆ្កែអាណាក៏វាមើលមុខដែរឯងឯងទៅជាជាតិអាមេរិកទេអញអរគុណឯងហើយប៉ុន្តែឯងនេះជាមនុស្សចង្រៃផុតលេខឯងក្បាលទៅពេកឯងហួយឯងប្រកែត្រឹមតែមកបោកស៊ីទៅស្រីជាមួយដូចយ៉ាងគេថានោះមិនបានដឹងឆារាថាអត់ខុសទេ ហើយលៀងណែពិចារានោះថាមិនខុសទេហើយពួកនឹងស្គាល់ជេមសុកអីហើយយករមងរមងបានទេ អាសុកហើយវារមងបានទេពូជម្បោហើយពូជមកពីតាណាអឺចេះពូជសម្ដងមកពីណាតំពេកហើយនឹងវាត្រូវហើយអាតំពេកភ្នែកចន្សាយប៉ុនលេខហើយមើលប្រមាថជេមសុកក្បាលតំពេកពូជតំពេកចុះហ៊ុនមនីកាត់រណាគេបានតំពេកខុសគេខុសឯងណាសម្ដេច ហើយសម្ដេចអីមកថាមកមកមកមកជេជេមសុកក្បាលទំពេកឲ្យមានហ៊ុនម៉ានីនៅចិត្តហ្នឹងហ៊ុនម៉ានីនៅចិត្តហ្នឹងហ៊ុនម៉ានីថាមិនទៅហ៊ុនម៉ានីលួចជេយ៉ាហ៊ុនម៉ានីលួចជេក្នុងពោះឪកងយល់ទៅឪឯណាកងអីស្ទុះទៅខំខំឲ្យឲ្យស្នាមថ្មិញនៅចកាខំស្នាមអត់មានមើហ៊ុនម៉ានីអត់មានអីទេ តែប្រមាថអីគេ ក្បាលទៅពេកអីអាណាយេអឺបាទហើយមើលហ៊ុនម៉ានីនេះលេងវិញមកថាអញ្ចឹងអញ្ចឹងអីអីសូមមើលដល់ហ៊ុនម៉ានីហ្នឹងសក់ច្រើន ជាងជេមសក់អញ្ចឹងយីយ៉ាប់មែនខាយសង្ឃឹកខូចរឹងល្មឹងតាំងពីតូចបើសិនជាខូច លួចទាំងថ្ងៃអញនិយាយថ្ងៃមុនអញនិយាយសំដៅលើឯងហ្នឹងតាចេញកណាបទៀតអីជួយជេជេជេមសុកចេញសិតកណាបហើយអឺស្អីគេអឺគាត់អឺអឺនិយាយស្អីគេអឺមុនហ្នឹងមុនហ្នឹងគាត់ស្ដាប់សារឡើងបន្តិចចាក់ទឹកថយក្រោយតិចបាទ ខូចរឹងល្មឹងតាំងពីតពេកហើយនឹងហើយយករមមរមមបានទេអាសពហើយរមមបានទេពូជបោហើយពូជមកពីតាណាបាទតពេកហើយនឹងវាទៅហើយអាតពេកភ្នែកចង្សាយប៉ិនលេបខាយកង្ឃើខូចរឹងល្មឹងតាំងពីតូចបើសិនជាខូចលួចទាំងថ្ងៃអញនិយាយថ្ងៃមុនអញនិយាយសំដៅលើឯងហ្នឹងតាយ៉ា គាត់ថាជេមសុបអីអាណាពិលពិលពូចអីកលខូចអីលេបខាយអីរស់នឹងស្រីណា បាទប៉ុន្តែខ្ញុំចង់ប្រាប់ណាជេមសឹកមិនទាន់បានធ្វើឲ្យ ស្ត្រីណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារតែការប្រច័នរបស់ប្រពន្ធខ្លួនទេយល់ទេសម្ដេចបាទបាទ ព្រោះតែការប្រច័នភ្លើងប្រច័នរបស់អឺប្រពន្ធណាធ្វើឲ្យហ៊ានបជាគិតកោឲ្យទៅបាញ់សម្លាប់លោកស្រីពិសិដ្ឋពីលកាកដាផ្លូវបាទជេមសុកអត់តដល់ប៉ុណ្ណឹងទេសម្ដេចណាបាទបាទហ្នឹងហើយបាទបន្តទៀតបាទហើយចាំមើលមើលហើយកាត់ពោះវៀនហ្នឹងហើយរស់បានប្រមាណអាតោកហើយចុះឆ្អឹងខ្នងសម្ដេចហ្នឹង ខ្ញុំជឿឆ្ងល់ដែរគាត់និយាយពីរឿងក្បាលតពេកអត់មានមើលកូនខ្លួនឯងហ៊ុនម៉ាណីហ៊ុនម៉ាណិតក៏តពេកដែរហើយនិយាយពីរឿងកាត់ពវៀនឲ្យខ្លួនឯងហ្នឹងសុខភាពល្អអត់ទៅណាមកណីពាក់ដៃពើស្ពាយធុងទឹកហើយអឺឬសូថាគាត់ មានបញ្ហាជំងឺខ្នងជំងឺអីណាខ្ញុំមិននិយាយទេមិនដឹងជាជំងឺហ៊ុនសែនឬក៏ជំងឺជេមសុកទេធ្ងន់ធ្ងរជាងអ្នកណា ជាងអ្នកណីនោះកុំចេះតែប្រមាថគេអញ្ចឹង ណាសុខភាពឯងហ្នឹងហើយរាល់ថ្ងៃហ្នឹងឯងថ្ងៃមុនឯងប្រាប់ថាឯងអត់នៅជាមួយប្រពន្ធទេតែនៅរមុំទៅប្រពន្ធគេតត់ចោលក្បាលឯងដែរហើយចាំមើលមើលហើយមនុស្សឯងកោពេញទីហើយនៅស្រុកនោះអាណារាប់អានឯទៀតអ្នកណារាប់អានជេមសុកអត់អីជេមសុកបើសិនជា អឺនិយាយតែជើមសុកអត់មានរាប់អានមិនហ៊ុនសែនណាហ៊ុនសែនឯងចាស់សង្កេតមើលណាជើមសុកអង្ការពីគាត់ជេរគណៈបពប្រឆាំងណាអ្នកមើលជេមសុកតែ600 700នាក់ទេយ៉ាងច្រើនណាហ៊ុនសែនឥឡូវហ៊ុនជេមសុកគាត់លេងជេរបពប្រឆាំងគាត់រិះគន់តែហ៊ុនសែនឯងណាចំនួនអ្នកមើលជេមសុកឡើងដល់តែ 1K ជាងអត់ដែរក្រោម 1K ទេបាទ អញ្ចឹងខ្ញុំចង់និយាយថាដឹងអ្នកណាឯកាទេហ៊ុនសែនហើយបាទជាពិសេសបងប្អូនខ្មែរយើងនៅអាមេរិកហ្នឹងណាទោះបីជាមានមួយចំនួនតូចមួយចំនួនតូចទេដែលគាត់រង្វេងរង្វាន់ខំទៅត្រោពងហ៊ុនសែនឯនោះណាបាទខ្មែរយើងនៅឯនីសមុទ្រភាគច្រើនលឹះលប់គឺគេស្អប់ការដឹកនាំរបស់ហ៊ុនសែនឯងបាទគឺគេមិនគ្រប់គ្រងទេ ហើយអ្វីដែលហ៊ុនជេមសុកគាត់រិះគន់ហ្នឹងវាចំចំណុចវាត្រូវដោយអ្វីដែលគាត់មើលឃើញហ្នឹងបានគាត់ងាកមកគ្រប់គ្រងជេមសុកវិញណាអញ្ចឹងកុំនិយាយថាអីអឺឯកាឯអីហ្នឹងសម្ដេចអើយខុសហើយអឺមានតែក្រុមហ៊ុនសែនទេអ្នកគ្រប់គ្រងហ៊ុនសែនទេ ដែលឯកាសូម្បីតែគេឲ្យលុយទៅធ្វើបាតកម្មទៅហើយណា ពេលមកបាតកម្មហ្នឹងក៏មិនហ៊ានមកបាតកម្មឲ្យចំកន្លែងគេធ្វើប្រជុំជួបជុំគ្នាដែរណោះតបាតកម្មអីនៅពួនគៀនជាង បាតកម្មនៅនឹងរោងឡានបាតកម្មក្នុងផ្ទះណាយុពវណ្ណៈដឹកនាំថ្ងៃមុនហ្នឹងបោកទៅហ៊ុនសែនឯងយកលុយណាបាទហ្នឹងហើយបាទអញ្ចឹងគាត់ថាបាទហើយទៅប៉ណាក៏គេមិនយកដែរមើលឲ្យចិត្តសឿងឲ្យចេញមកទៅប៉ប្រឆាំងបាទ បាទអូអត់បញ្ហា James គាត់ទៅបពប្រឆាំងបានតើគាត់ទៅជាមួយបក LDP ចូលជាមួយបក LDP កឹមវាសនាមើលអូហិសយប្រជាប្រិយខ្លាំងជាង មេបកផងបាទបាទហើយចេញមកបាយបកែអាចឆ្កែមួយនេះយ៉ាហើយរមុំធ្វើមើលតើអីជេកញ៉េបាទ អីសម្ដេចសម្ដេចមួយណាព្រេតនីបាទសម្ដេចមួយណាសម្ដេចកំពុងអង្គុយជេហ្នឹងឯងបាទសម្ដេចលេនេះអត់បានជេទេមិនមែនខ្ញុំមិនចេះជេទេបងប្អូនណាខ្ញុំទៅបញ្ជាក់ហើយណាខ្ញុំអត់ប្រកាសថាខ្ញុំអត់ចេះជេទេពីក្មេងខ្ញុំជេដូចគ្នាបាទពីក្មេងហ្នឹងគឺថាឆ្លោះគ្នាជាមួយពួកម៉ាក់អីហ្នឹងអូជេគ្នាចេះឆ្អើចេះចេះប៉ុន្តែដល់ពេលយើងធំពេលយើងដឹងក្តីយើងចាស់ទៅយើងអាពាកចឹងចឹងយើងវាលែងប្រើទៅបាទយើង គិតវែងឆ្ងាយទៅយើងវាលែងប្រើទៅណាយើងវាវាអត់អត់ប្រយោជន៍ទេអាជេហ្នឹងក៏ដោយសារយើងនៅក្មេងចរិតកូនក្មេងយើងចេះជេទៅណាបាទដល់ពេលឥឡូវយើងលែងប្រើទៅបាទអញ្ចឹងខ្ញុំអត់ប្រកាសថាខ្ញុំអត់ចេះជេទេមិនមិនមិនប្រកាសអញ្ចឹងទេបាទបើខ្ញុំចេះជេបើយើងអត់ប្រើបាទយើងកុំប្រើវាអត់ មានពេលទៅប្រើបើហ៊ុនសែនវិញ បាច់ប្រាប់ក៏បងប្អូនដឹងដែរភាសាហ៊ុនសែនជេរគ្រប់មុខគ្រប់ម៉ាក់លើវេទិកាមុខក្មេងៗមុខនិស្សិតមុខអីមុខអ្នកណាក៏ហ៊ុនសែនហ៊ានជេរដែរអត់បញ្ហាហ៊ុនសែនអត់ខ្វល់បាទអូខេហ្នឹងហើយហើយឥឡូវអឺអឺខ្ញុំតាមពិតទៅប្រហែលជាខ្ញុំត្រូវចូលរួមប្រជុំប្រហែលជាមានប្រជុំអជំរាបសួរបងប្អូនអឺមានអឺ ដំណឹងមួយចង់ជម្រាបជូនបងប្អូនឲ្យត្រៀមហ៊ុនសែនអាចនឹងមកប្រជុំនៅថ្ងៃទី20អឺ8ឬក៏29ចុងខែនេះបាទរេអណែតអត់អាចជេរបានទេលឿងនៅលើវេទិកាមានមនុស្សស្ដាប់រាប់រយនាក់អញ្ចឹងណាយើងមិនអាចទៅជេរធ្វើដោយហ៊ុនសែនមិនកើតបាទប៉ុន្តែបើមួយតទល់ហ៊ានតែនិយាយខឹងស្រួលជេរឥឡូវ អត់ទេអត់ចេះទេយើងវាឈប់ចេះយើងមិនមែនមិនចេះចេះទេយើងឈប់ចេះហើយបាទយើងកុំប្រើយើងឈប់ប្រើទៅវាខួសសម័យហើយបាទយើងមិនចង់ត្រឡប់ឲ្យក្មេងស្ដាប់ក្មេងៗស្ដាប់ឲ្យក្មេងៗឮទេប៉ុន្តែបើខ្ញុំជួបមិត្តភ័ក្តិដែលរាប់អានគ្នាស្និទ្ធស្នាលណាអាហ្នឹងជេទៅជេមកបាទហ្នឹងប្រអាប់គ្នាទៅវិញទៅមកអាហ្នឹងវាធម្មតាទេព្រោះយើងវាធ្លាប់ស្គាល់គ្នាតាំងពីក្មេងពីក្មេងមកអញ្ចឹងណាហៅអានេះអានោះអាហ្នឹងអាអញ្ចឹងអញ្ចឹងទៅ ប្រអប់វាលេងចឹងទៅអាហ្នឹងវា ធម្មតាទេប៉ុន្តែយើងមិនចង់ឲ្យអាការជេរការនិយាយរបស់យើងហ្នឹងវាឬជាសាធារណៈទេវាមិនជាគំរូល្អទេវាមិនជាសិលធម៌ទេព្រោះថាយើងនិយាយគ្នាឯងមិត្តភ័ក្តិប្រអប់គ្នាលេងគុំអ្នកណាក៏មានអ្នកណាក៏មានអ្នកណាក៏អញ្ចឹងដែរបាទអ្នកណាក៏តចេះប្រអប់ចេះហៅ ពួកម៉ាក់គ្នាឯងប្រអប់អីអញ្ចឹងដែរពាក្យអីចឹងចឹងហើយយើងមិនថានេះទេបាទហើយខ្ញុំមិនថា ខ្ញុំមិនចេះជេរទេបាទខ្ញុំវាមិនជេរតែប៉ុណ្្នឹងឯងបាទអឺហើយអឺឥឡូវហ្នឹងអឺយ៉ាងនិយាយទៅវាចេះតែវិញណាវាចេះតែឆ្ងាយបាទអឺតាមពិតដល់ខ្ញុំចង់ជម្រាបបងប្អូនថា យើង ត្រៀមនឹងធ្វើបាតកម្មទទួលហ៊ុនសែនបាទហើយយើងប្រកាសមុន យើងធម្មតាពួកយើងអឺអឺ ធ្វើបាតកម្មទៅនឹងអ្នកណាតវ៉ាជាមួយនឹងអ្នកណាគឺយើងឲ្យគ្នាយើងដឹងដើម្បីឲ្យពួកគាត់ត្រៀមប្រកាសឲ្យគេទៅចូលរួមឲ្យបានច្រើនណាត្រៀមទៅចូលរួមឲ្យបានច្រើនយើងមិនដែរអាណាទៅធ្វើបាតកម្មលួច លាក់អាគេប្រជុំនៅ Florida ឯងទៅធ្វើបាតកម្មនៅកាលីទេបាទបាទអឺ វាមិនដែលណាទៅធ្វើបាតកម្មអញ្ចឹងទេអញ្ចឹងខ្ញុំចង់ជម្រាបបងប្អូននៅរាជធានី Washington DC ថ្ងៃទី28 29បើបើក្រៅផ្លូវការក្រៅផ្លូវការវាអាច70%ដែរនឹងមានការប្រជុំអាស៊ានអាស៊ានអាមេរិកដែលភាគីអាស៊ានដឹកនាំដោយហ៊ុនសែនជាអ្នកបដូវវេន បាទមេដឹកនាំបដូវវេនមកជាមួយនឹងโจ Biden បាទ Biden បាទ អាចនឹងមានការប្រជុំនឹងប៉ុន្តែយើងមិនទាន់ច្បាស់នៅឡើយទេយើងបានត្រៀមខ្លួនអឺអឺត្រៀមខ្លួនធ្វើបាតកម្មស្វាគមន៍ហ៊ុនសែនបាទអញ្ចឹងក្រោយមកនេះយើងឃើញហ៊ុនសែនហ្នឹងក៏គាត់ប្រកាសទៅខ្លួនគាត់ដែរគាត់ប្រកាសថាគាត់ចង់ឲ្យមានការប្រជុំហ្នឹងថ្ងៃ26 27វិញមានន័យថាគាត់ចង់ឲ្យគេទៅប្រជុំថ្ងៃសៅរ៍ថ្ងៃអាទិត្យបងប្អូនមកនៅអាមេរិករាប់សិបឆ្នាំហើយដែល ដែលរុចរិចរដ្ឋការអាមេរិកសភាអាមេរិកអីណា ទៅប្រជុំថ្ងៃសៅរ៍ថ្ងៃអាទិត្យណាបងប្អូនបាទដែលមាននេះបាទបាទហ៊ុនសែននេះមិនដឹងជាបង្កើតលេសអីទេចង់ឲ្យគេទៅប្រជុំថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅវិញខ្ញុំមិនដឹងជាយ៉ាងម៉េចទេគាត់រកលេសមិនមកឬមួយក៏គាត់រកលេសដើម្បីបំបែកវងបាតកោហ្នឹងកុំឲ្យប្រមូលផ្ដុំគ្នាច្រើនពេកគាត់ចង់បំភាន់ថាអឺចង់ឲ្យយើងហ្នឹងកុំទៅធ្វើណាណា ហើយឥឡូវហ្នឹងបើតាម ការជម្រាបជូនរបស់សម្ដេចឡុងគឺឃើញថាផ្អាកហើយបាទសម្ដេចឡុងអរគុណសម្ដេចព្រាមឡុងដែលបាន comment មកប្រាប់ថាផ្អាកហើយបាទអញ្ចឹងផ្អាកប៉ុន្តែយើងនៅតែត្រៀមជានិច្ចសម្រាប់បងប្អូនដែលអឺសម្រាប់បងប្អូន ដែលជិះឡានណាត្រៀមជិះឡានទៅធ្វើបាតកម្មពីព្រោះយើងចង់ចេញទៅពេលណាក៏បានដែរប៉ុន្តែអ្នកដែលទិញសម្បត្តិយន្តហោះហ្នឹងគឺផ្អាកសិនបាទត្រៀមប្រហែលជាហ៊ុនសែនដូរឲ្យផ្អាកឲ្យបាទ ហ្នឹងហើយពីព្រោះគាត់ទីមួយគាត់មិនចង់មកឃើញខ្មែរមានបាតកម្មប្រឆាំងគាត់ទេគាត់គាត់ខ្លាចគាត់ភ័យតែបើគាត់មិនចង់ឲ្យមានទេព្រោះអាការធ្វើជា ប្រធានដឹកនាំអាស៊ានលើកនេះអាប្រធានបដូវវេននេះគឺជាលើកចុងក្រោយរបស់ហ៊ុនសែនហើយបាទខ្ញុំមិនជឿថាហ៊ុនសែនគាត់មាន10ឆ្នាំម្ដងទៀតទេពីព្រោះប្រធានអាស៊ានហ្នឹងគឺ10ឆ្នាំធ្វើម្ដង បាទអញ្ចឹងខ្ញុំមិនជឿខ្ញុំមិនជឿថាហ៊ុនសែនគាត់មាន10ឆ្នាំម្ដងទៀតដើម្បី ដឹកនាំប្រធានអាស៊ានដែរហើយក៏ខ្ញុំមិនជឿថា10ឆ្នាំក្រោយមកទៀតហ្នឹងក៏ហ៊ុនសែននៅតែជាមេដឹកនាំខ្មែរដដែលគឺខ្ញុំអត់ជឿទេបាទអញ្ចឹងហ៊ុនសែនត្រូវតែធ្វើអឺនេះហើយបាទគាត់ខ្លាចបាទខ្លាចខ្មាស់គេបាទប៉ុន្តែបាក់ថាដែរព្រោះហ៊ុនសែនមនុស្សមិនចេះខ្មាស់គេផងបាទនិយាយដែរបាទបាក់ថាដែរបាទ បាទហ្នឹងហើយគេលើកថ្ងៃប្រជុំបាទអរគុណពីព្រោះអ្វីដែលខ្ញុំនិយាយនេះពីព្រោះយើងវានៅមិនទាន់ច្បាស់បាទខ្ញុំនិយាយប៉ុន្តែបានសម្ដេចអឺសកុន្ទ្រៈឡំគាត់ផ្ញើសារមកខមមិនមកដែរថាគេផ្អាកគេលើកពេលហើយអញ្ចឹងយើងគិតថាប្រហែលជាលើកពេលហើយបាទបងឡាយអិននុងអឺឡាយអិនអង្គគាត់ថាសារបែកធ្លាយនេះមិនហ៊ុនសែនមិនសមជាមេដឹកនាំសោះឡើយអូហ៊ុនសែនមិនដែលមិនដែលបានធ្វើខ្លួនឲ្យសមជាមេដឹកនាំទេបាទអឺ ចំកដុំឆែបគូជីម៉ូម៉ែមបាត់មុខបាត់មាត់អីឯងនឹកចង់ងាប់ណានឹកចង់ងាប់ហើយអត់ដែលឃើញសោះឥឡូវទុំឃើញមកអីសុខសบายបាទសុខសบายផ្ដាំសួរសុខទុក្ខទាំងអស់គ្នាណាបាទទាំងទាំងអ្នកនៅ ក្បែរគូជីផងបាទសូមសួរសុខទុក្ខបាទអឺ ឯខាន់សវណ្ណមុនហ្នឹងខមមិនមិនមិនឃើញខាន់សវណ្ណចូលមកខមមិនហៅឯងសតាលឹបអីហ្នឹងអានអានខមមិនអត់តណាខាន់សវណ្ណប្រយ័ត្នខ្លួនណាខាន់សវណ្ណបាទខ្ញុំហៅវាយមួយស្មើអត់មានយល់មុខថាឪក្មេកសម្ដេចឡុងណាបាទកុំអាងខ្លួនឯងអីប៉ាប៉ាក្មេកសម្ដេចឡុងអីមកធ្វើឯងឯងអាងឯងបបួលវាយមួយស្មើអត់បញ្ហាទេបាទអឺហ្នឹងហើយបងឡាយអន្លងហ៊ុនសែនគាត់មិនសមជាមេដឹកនាំទេ មានដែលសម្លេងហ៊ុនសែនគាត់និយាយឯង គ្រាន់តែគេ comment ថាឲ្យសម្ដេចនឹងទៅវាយយកកម្ពុជាក្រៅមកវិញផងគ្រាន់តែគេ comment ប៉ុណ្្នឹងណាហ៊ុនសែនចេញមកលេឡាឆ្កាដៃឆ្កាជើងអឺវែងចង់វាយវាយទៅអញធ្វើមកឈូសជូនអញធ្វើមកឈូសឲ្យអាដីនឹងបាត់តាំងពីអញមិនទាន់កើតបាត់តាំងពីមុនពេលឪអញមិនទាន់កើតទៅទៀតគ្រឿងអីមកឲ្យអញយកចំអានឹងមេដឹកនាំរបៀបម៉េចបងឡៃអិនបងឡៃអិនអ៊ុងបាទ មេដឹកដល់របៀបម៉េចណាអាទឹកដីដែលបាត់ទៅគាត់ថាមិនមែនខ្លួនឯងធ្វើឲ្យបាត់ទេគេចង់និយាយអញ្ចឹងណាមិនមែនគេអ្នកធ្វើឲ្យបាត់ទេបាត់តាំងពីជំនាន់អឺឪមិនទាន់កើតអីរឿងអីគេទៅយកទៅឈួនអញ្ចឹងហើយយើងទៅជាមេដឹកនាំយើងទទួលខុសត្រូវអីខ្លះទៅណាហើយទៅឆ្លោះជាមួយអ្នកលេង Facebook យើងជានិអើបងប្អូនដែលឃើញនាយករដ្ឋមន្ត្រីដែលឃើញចូល Biden ដែលឃើញ Donald Trump គាត់លើកយកអំពី comment អ្នកណាមកថាឲ្យគាត់មកស្ដីអីគាត់ទេដែលឃើញគេជាមេដឹកនាំបង Lion គេមិនដែលយកអីអ្នកលេង Facebook មកឆ្លោះជាមួយនៅលើវេទិកាអញ្ចឹងទេហ៊ុនសែនអន់ណាស់បាទអន់មែនតើគេថាមនុស្សអត់ប្រយោជន៍អ្វីដែលហ៊ុនសែននិយាយសម្ដីដែលហ៊ុនសែននិយាយនេះគឺជានិយាយថាអត់ប្រយោជន៍គឺអត់បានការហ្មងណា ទៅឆ្លោះជាមួយអ្នកលេង Facebook ក៏គ្រាន់តែគេ comment អញ្ចឹងណាបើយើងជាមេដឹកនាំណាណាយើងគេឃើញគេ comment មកអញ្ចឹងណាយើងថាអឺមិនអីទេគួរយើងនឹងអឺយើងមានវិធានការផ្លូវច្បាប់តាមការទូតអីចឹងទៅនឹងពិនិត្យមើលសារឡើងវិញទៅតាមផ្លូវច្បាប់ហើយក៏យើងមិនចង់ឲ្យមានបញ្ហាអឺ បញ្ហារវាងចំណងមិត្តភាពប្រទេសទាំងពីរអីចឹងទៅអាហ្នឹងវិធីដោះសារឲ្យសមរម្យជាមេដឹកនាំអីចឹងណាហ្នឹងហើយយើងមិនអាចលើកទៅគ្នាលើកតបទៅវាយគ្នាបានទេអីចឹងអានេះអាហ្នឹងក៏បើយើងជាមេដឹកនាំហើយបើសិនជាយើងក្នុងគោលដៅយើងគេថាជាអាយ៉ងរបស់គេណាក៏យើងរកវិធីនិយាយឲ្យវាសមជាមេដឹកនាំដែរណាមិននិយាយថាឯងទៅវាយទៅអញធ្វើមកជូសឲ្យអញឧបត្ថម្ភជូសឲ្យសម្ដីថោកទាបបែបនេះយើងមិនសមជាមេដឹកនាំទេបាទអត់សមទេបាទ បាទយើងមើលជនជាតិជនជាតិអឺជនជាតិអ៊ីស្រាអែលបាទគេបាត់ទឹកដីដល់ទៅរាប់ពាន់ឆ្នាំសួរថាចុះដែលគេអ្នកដែលទៀមទាទឹកដីត្រឡប់មកវិញហ្នឹងសួរថាបាត់ដូនតាគេធ្វើឲ្យបាត់ឪពុកគេធ្វើឲ្យបាត់ខ្លួនគេធ្វើឲ្យបាត់ឯងបាទបាត់ដល់រាប់ពាន់ឆ្នាំឯងមិនដឹងជាប្រហែលតំណប៉ុណ្ណឹងហេតុអីក៏គេនៅតែទៀមទាយកមកវិញហ៎ហ៎ ហើយខ្លួនឯងទើបតែបាត់ទើបតែបាត់ជាផ្លូវការឆ្នាំ49ណាបងបុផាចិនឡា បាទហ៎ទុំបងបុផាចិនឡាគាត់គឺជាខ្មែរក្រោម បាទគ្រួសារគាត់ទាំងទាំងបងប្រុសទាំងបងស្រីគឺជាខ្មែរក្រោមកម្ពុជាក្រោម បាទគាត់ដឹងច្បាស់ហើយប្រវត្តិឈឺចាប់ណាបាទបាទណាគេបាត់ទឹកដី រាប់ពាន់ឆ្នាំហើយគេនៅទៀមទាគេគេនៅយកហ៊ុនសែនណាបើសិនជាគាត់និយាយពាក្យនឹងនៅមុខជុំនៅមុខជនជាតិអ៊ីស្រាអែលបាទប្រហែលជាស៊ីប្រមន់ស្អុយបើសិនជាគាត់មេដឹកនាំអ៊ីស្រាអែលណាហើយយើងមើលអឺមេដឹកនាំអ៊ុយក្រែនណាបាទមេដឹកនាំអ៊ុយសឹកអ៊ុយក្រែនឃើញទេបាទរុស្ស៊ីក៏ដាក់លក្ខខណ្ឌឲ្យឯណា កាត់ទឹកដីទៅឲ្យរុស្ស៊ីទៅរុស្ស៊ីនឹងរក្សាអំណាចឲ្យ អឺលោក Zelensky នឹងអីណាមកជីវិតអីចឹងទៅហើយគាត់ទៅចង់បានចឹងទៅអីអញ្ចឹងណាបងប្អូនខ្ញុំចង់ជម្រាបបងប្អូនថាគឺខ្ញុំឃើញអាក្រមឆ្កែរបស់ហ៊ុនសែន ដូចជាផែងវណ្ណៈអីហ្នឹងណាគេនិយាយរិះគន់គេបង្អាប់ថាយកអ្នកកំ pl ែងមកធ្វើដឹកនាំប្រទេសយកតារាភាពយន្តទួគាត់មកដឹកនាំប្រទេស វាអត់វាអត់សំខាន់នៅលើចំណុចហ្នឹងទេបាទសំខាន់នៅលើស្មារតីស្មោះត្រង់ចំពោះប្រទេសជាតិបាទទោះបីជាអ្នកឯងជាបណ្ឌិតជាមហាបណ្ឌិតសញ្ញាបត្របណ្ឌិតឯង4 10 20ដាក់កពេញផ្ទះក៏ដោយប៉ុន្តែបើខួរក្បាលអ្នកឯងគ្មានមនសិការជាតិបើខួរក្បាលអ្នកឯងចាំតែបំរើបរទេសចង់បានតែទ្រព្យសម្បត្តិចង់បានតែអំណាចប្រាក់ពួកទេណាបាទ មិនបាច់ទេបាទគឺគ្មានការដឹកនាំរបស់នរឯងឲ្យមានសញ្ញាបត្រដី10 20ហ្នឹងគឺដឹកនាំមកធ្វើឲ្យតែប្រជារាស្ត្រមានទឹកភ្នែកទេប៉ុន្តែទោះបីជាគាត់ជាតារាភាពយន្តក៏ដោយជាតារាផ្លែងក៏ដោយបាទបើគាត់មានមនសិការស្នេហាជាតិបាទឃើញប្រជាពលរដ្ឋគាត់គ្រប់គ្រងមិនត្រឹមតែប្រជាពលរដ្ឋគ្រប់គ្រងឥឡូវពិភពលោកទាំងមូលផ្អើលគ្រប់គ្រងហើយនឹងមើលទៅនឹងគំរូវិរៈភាព ស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ Zelensky ពីមុនមកយើងអត់ដែរស្គាល់ Zelensky ជាអ្នកណាទេបាទយើងអត់ដែរស្គាល់ទេប៉ុន្តែដោយសារតែការគាត់ប្រកាសតតាំងឲ្យសុកចិត្តស្លាប់នៅក្នុងប្រទេសជាមួយនឹងប្រជាពលរដ្ឋតបញ្យុទ្ធជាមួយនឹងអឺ សូវៀតដែលជាមហាអំណាចទី3គេឈ្មោះ Zelensky អ្នកណាក៏ស្គាល់ដែររហូតទៅដល់បងប្អូនយើងខ្លះហ្នឹងគឺដាក់ profile Facebook គាត់ហ្នឹងដាក់រូបភាពលោក Zelensky ទៀតដោយសារតែគេគ្រប់គ្រងជុំវិញពិភពលោកគឺគេគ្រប់គ្រងបាទហើយបើយើងមេដឹកនាំយើងអីមានសញ្ញាបត្របណ្ឌិតមកពីសាលាចម្រើនពហុវិជ្ជាក៏ដោយបើចេញមកឈួតលេលើលេលើគ្រប់គ្រងតអ្នកកាត់ទឹកដីឲ្យគេចង់ឲ្យគេកាត់ទឹកដីណា អរគុណអាសន្តិភាពคล้ายคล้ายដើម្បីសន្តិភាពអញចុកចិត្តកាត់ដីឲ្យឯងណាហើយទប់អំណាចអញផងអញ្ចឹងណាបាទគេអត់ចង់បានអញ្ចឹងទេបាទការដឹកនាំប្រជារាស្ត្រគឺគេមិនចង់បានអាសញ្ញាបត្ររបស់អ្នកឯងយកមកតាំងនៅពីក្រោយហើយធ្វើឲ្យប្រជារាស្ត្រមានតែភ្នែកទេបាទគេអត់ចង់បានអញ្ចឹងទេបាទគឺគាត់ចង់បាន តែមេដឹកនាំណាដែលស្មោះត្រង់ទៅនឹងប្រជារាស្ត្រស្មោះត្រង់ទៅនឹង ទឹកដីស្មោះត្រង់ទៅនឹងប្រទេសជាតិរបស់ខ្លួន បាទអានេះគឺជាអ្នកដែលគាត់ចង់បានមេដឹកនាំយើងក៏លេចមើលអាមេរិកក៏ធ្លាប់មានមេដឹកនាំជា តារាភាពយន្តដែរលោកអឺ Ronald Reagan ណា បាទ Ronald Reagan ហ្នឹងក៏ជាអតីតតារាភាពយន្តដែរហើយគាត់ក្លាយទៅជាប្រធានប្រធានាធិបតីដ៏ឆ្នើមមួយនៅក្នុងចំណោមប្រធានាធិបតីអាមេរិកចូលទៅមើលប្រវត្តិសាស្ត្រទៅបាទលោក Ronald Reagan ហ្នឹងឯងដែលគាត់តែគាត់បង្កើតទិសដៅមួយ Peace Come Through Strange មានន័យថាសន្តិភាពសន្តិភាពហ្នឹងគឺកើតចេញតាមរយៈយើងមានកម្លាំងខ្លាំង Uh, okay, for that. baby, you're too loud. Okay. Dad, I pay you for that. Go over there. Hmm? Go over there. Go. That's all I take bath. Take a bath? Yeah. Okay, go with mommy. Mommy. But năng ai uh, no. លោកកូនហ្នឹងបាទគាត់ចូលមកកូនតិចទៅត្រឡប់ធម្មតាទៅហើយអឺអឺហ្នឹងហើយអឺយើងឃើញមេដឹកនាំមិនសំខាន់ នៅលើនេះដូចយើងឃើញអីគេលោក Ronald Reagan ហ្នឹងឯងបាទបាទជាឧទាហរណ៍មេដឹកនាំអាមេរិកបាទឥឡូវហ្នឹង Zelensky មួយទៀតហើយជាអតីតតារាភាពយន្តតារាកំ pl ៃខ្ញុំនិយាយពីប្រវត្តិគាត់តិចចុះមុននឹងយើងបញ្ចប់គាត់នឹងអឺមូលហេតុដែលធ្វើឲ្យគាត់คลายទៅជាប្រធានាធិបតី របស់អ៊ុយក្រែនដែលធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែនគ្រប់គ្រងហ្នឹងណាមុនចុងក្រោយហ្នឹងគឺគាត់បានថតរឿងភាគ រឿងភាគហ្នឹងគឺរឿងភាគហ្នឹងមានចំណងជើងថាអ្នកបំរើរាជទេសកអមេដឹកនាំអ្នកដែលបំរើរាជក្នុងហើយនៅក្នុងសាច់រឿងហ្នឹងគាត់ដើរតួជាប្រធានាធិបតីឈ្នះឆ្នោតដែលបំរើរាជបាទហើយគាត់នៅក្នុងតួអង្គហ្នឹងគាត់សម្ដែងយ៉ាងល្បន់យ៉ាងល្អមែនទែនថាគាត់ចូលតួពេលដែលគាត់សម្ដែងហ្នឹងគឺថាចូលតួកាយវិការទឹកមុខការសម្ដែងរបស់គាត់នឹងធ្វើឲ្យមានការគ្រប់គ្រងមែនតើខ្លាំងមែនតើណា បាទរហូតទៅដល់ប្រជាពលរដ្ឋហ្នឹងនៅក្នុងប្រទេសអ៊ុយក្រែនហ្នឹងគឺនឹកសម័យថាតើមានមេដឹកនាំដោយតួអង្គនៅក្នុងរឿងហ្នឹងទេបាទមានទេបាទគាត់ចង់បានអញ្ចឹងដល់ទៅពេលហើយសេឡិនស្គីគាត់ក៏គាត់ចូលរួមនៅក្នុងការប្រកួតប្រជែងបោះឆ្នោតដល់ទៅគាត់ប្រកួតប្រជែងបោះឆ្នោតដោយសារអាអារឿងដែលគាត់សម្ដែងនៅក្នុងសាច់រឿងហ្នឹង បាទវាវាវាវាដូចជាមានពលឹងវានៅរស់រវើកជាមួយនឹងរូបទូអង្គសំដែងពិតប្រកបហ្នឹងប្រជាប្រដ្ឋបោះឆ្នោតឲ្យឈ្នះដល់ទៅ73%មិនធម្មតាទេបាទបាទឈ្នះដាច់អាហ្នឹងហើយតែធ្វើឲ្យគាត់ខ្លាយទៅជាប្រធានាធិបតីអ៊ុយក្រែនហើយគាត់នៅពេលដែលគាត់ខ្លាយជាជាប្រធានាធិបតីអ៊ុយក្រែនគាត់មិនត្រឹមតែអឺអឺអឺដូចពីសាច់រឿងនេះគឺគាត់គឺគាត់បានស្ម័គ្រ បាទគឺគាត់តស៊ូដូរផ្ដាច់ដូចដល់អ្វីដែលគាត់នៅក្នុងសាច់រឿងហ្នឹងនឹងនឹងតដែលគឺធ្វើឲ្យគាត់កាន់តែល្បីធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងកាន់តែមានទឹកចិត្តតស៊ូតស៊ូជាមួយគាត់ហ្នឹងហើយបងប្អូនបាទអឺឥឡូវខ្ញុំ សូមជំរាបលាបងប្អូន ត្រឹមតែប៉ុណ្ណេះព្រោះកូនវាចេះតែមករំខានហើយបានមួយម៉ោងជាងដែរណា បងប្អូនណាបាទខ្ញុំចង់នេះហើយនឹងមានរឿងអ្វីគឺសម្ដេចគុណសិរិឡុងគាត់នឹងបង្ហើយបាទគាត់នឹងបញ្ជាក់លំអិតជូនទៀតនៅពេលដែលគាត់ចេញពីធ្វើការបងប្អូនដឹងហើយគឺគាត់អឺតែតែផ្សាយនៅក្នុងឡានណាបាទគាត់នឹងមានព័ត៌មានបន្ថែមទៀតអញ្ចឹងខ្ញុំសូមសម្ដែងសម្ដៅជាមួយបងប្អូនត្រឹមតែប៉ុណ្ណេះ បកស្រាយត្រឹមតែប៉ុណ្ណេះជាបឋមពាក់ព័ន្ធទៅនឹងសម្ដីហ៊ុនសែនដែលគាត់ប្រមាថជេមសុកយ៉ាងយ៉ាងចាស់ដៃឬគាត់ខឹងជេមសុកខ្លាំងបាទហ្នឹងហើយអញ្ចឹងសូមអរគុណខ្ញុំសូមជូនពរបងប្អូនទាំងអស់ឲ្យជួបតែប្រទេសតែសេចក្តីសុខអឺ សេចក្តីជោគជ័យគ្រប់ប្រការហើយបងប្អូនកុំភ្លេចបងប្អូនកុំភ្លេចពួកយើងនាំគ្នាដុតទៀនទាំងអស់គ្នាបងប្អូនណាបាទដូចដុតទៀននៅខាងក្រោយខ្នងខ្ញុំហ្នឹងបាទបាទពួកយើងដុតទៀនទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណសូមជម្រាបលាបាទ